រកឃើញអ្នកមានអំណាចទឹកប្រាក់រំលោភយកដីច្រាំងទន្លេចាក់ដីពង្រីកច្រាំងទន្លេយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនអាញាធរចោះចាត់វិធានការ Trend View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នក គ្រួសារអាង មានអំណាចអាងទឹកប្រាក់មួយបានលបលួចចាក់ដីលបច្រាំងទន្លេពង្រីកដីច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួនប៉ុន្តែត្រូវបានអាជ្ញាធរដឹងទាន់និងដឹកនាំក្រុមការងារចុះទៅចាត់វិធានការឲ្យធ្វើរបងត្រឹមតែ ដីកម្មសិទ្ធិដែលខ្លួនមានប៉ុណ្ណោះនៅសល់ដីដែលខ្លួន បាន ពង្រីករួច ទៅហើយនោះទុកធ្វើជាសម្បត្តិសាធារណៈរបស់រដ្ឋទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើ ប្រាស់នៅពេល មានកិច្ចការអ្វីមួយលើដីនោះក្រមមន្ត្រីអាជ្ញាធរចុះពិនិត្យចាត់វិធានការលើអ្នករំលោភដីច្រាំងទន្លេនេះធ្វើឡើងនាព្រឹកថ្ងៃទី23ខែមីនាឆ្នាំ2023ដឹកនាំដោយលោកឃ្លាំងហួតអភិបាលរងរាជធានីភ្នំពេញមានការចូលរួមពីមន្ត្រីអាជ្ញាធរខណ្ឌជួយចង្វា និងសង្កាត់កោះដាច់ដែលមានទីតាំងស្ថិតនៅភូមិរនះសង្កាត់កោះដាច់ខណ្ឌជួយចង្វារាជធានីភ្នំពេញចំណែកអ្នករំលោភយកដីច្រាំងទន្លេនិង ចាក់ដីពង្រីកដីច្រាំងទន្លេ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះមានឈ្មោះឡានពីវិន ក្រមមន្ត្រីអាជ្ញាធរបានធ្វើការពិនិត្យវាស់វែងផ្ទៀងផ្ទាត់បានសម្គាល់សិទ្ធិកាន់កាប់ម្ចាស់អចលនវត្ថុលេខ73727របស់ឈ្មោះឡានពីវិនរកឃើញថា ដីនេះមាន ទំហំ8338ម៉ែត្រការ៉េប៉ុណ្ណោះ បានចាក់ដីពង្រីកច្រាំងទន្លេ លើសពីដីក្នុងបានរហូតដល់ទៅទំហំ1 2652ម៉ែត្រការ៉េនិងបានចាក់ដីចូលជ្រៅទៅ ក្នុងទន្លេពង្រីកទំហំ11246ម៉ែត្រការ៉េជាចំណាត់ការលោកឃ្លាំងហួតអភិបាលរង រាជធានីភ្នំពេញបានណែនាំដោយខាងក្រោមតម្រូវឲ្យម្ចាស់ដីឈ្មោះឡានពីវិន ដែលបានចាក់ដីចូលទន្លេសាងសង់ច្រាំងត្រូវបញ្ឈប់ជាបន្ទាន់បើពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ណែនាំឲ្យម្ចាស់ដីគ្រប់គ្រងនិងស្នើសុំសាងសង់អ្វីមួយគឺធ្វើត្រឹមតែដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំជាង8338ម៉ែត្រការ៉េតែប៉ុណ្ណោះចំណែកដីទំហំ12652ម៉ែត្រការ៉េដែលជាដីច្រាំងដុះនិងដីដែលបានចាក់ចូលជ្រៅទៅក្នុងទន្លេខុសច្បាប់ទំហំ11246ម៉ែត្រការ៉េនោះត្រូវទុកជា សម្បត្តិរដ្ឋដើម្បីបំរើជាប្រយោជន៍សាធារណៈករណីជួនទាំងឡាយណាចង់ប្រើប្រាស់ដីនេះលុះត្រាតែស្នើសុំទៅរាជរដ្ឋាភិបាល ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញធ្វើការវាស់វែងព្រំដីឡើងវិញដោយកំណត់យកព្រំដីចាស់ដោយមិនអនុញ្ញាតឲ្យម្ចាស់ដីធ្វើការចាក់ដីរំលោភបំពានចូលច្រាំងទន្លេទៀតនោះទេប្រសិនឃើញមានរំលោភបំពានលើក្រោយទៀតនឹងចាត់វិធានការតាមផ្លូវច្បាប់ម៉ឺងម៉ាត់ករណី នីនេះមហាជននិងប្រជាពលរដ្ឋដែលរស់នៅ ភូមិរនះសង្កាត់កោះដាច់បានអំពាវនាវផងដែរដល់មន្ត្រីអាជ្ញាធរសូមឲ្យឧស្សាហ៍ចុះពិនិត្យមើលទីកន្លែងដែល គេរំលោភយកច្រាំងទន្លេ និងចាក់ដីពង្រីកច្រាំងទន្លេនោះផង ក្រែងភ្លេចភ្លេចខ្លួនស្រាប់តែ គេពុតរបងរំលោភយកដីទាំងនោះវិញក៏ថាបានដូច្នេះសូមមន្ត្រីអាជ្ញាធរឧស្សាហ៍ចុះទៅពិនិត្យមើលផង ចំណែកប្រជាពលរដ្ឋសូមចូលរួមតាមដាន